សូមអនុមោទនីសូមថ្វាយបង្គំព្រះសម្ពុទ្ធព្រះ ក្នុងលោកាជាក្រណៃមនងនាងទេវតាទ្រង់ត្រាទេសនា sanh chọn ở ai ta kia chánh tùng thầy chẳng đây ái trai bành ai canh sang sang con bà chế chạm bàn cành tam lâm an bàn cái đấy មិនមានសំណាស្មើក្តីស្ងំបែងចំត្រឹមសំ ta tề mộng đầy sang năng mi rồi nhóm sớm băng công ព្រះសម្មាទាំងក្រមសំរួមជាត្រៃរនគួ ត្រចាំងណៃលោកកាប្រា